នឹងឯងដាប់ស្ដាប់ទៅថាអូថាម៉េចអត់អត់បានលឺផងមិនហ្នឹងហ្នឹងឯងលឺប៉ុន្តែវាអត់បានយកចិត្តទុកដាក់ថាម៉េចព្រោះចិត្តវារាយមាយនឹងឯងព្រះអនន្តគឺថាក្នុងសុតាំងដែលស្ដាប់នឹងគឺប្រសិជ្ជាការរវើរវាយរាយមាយនឹងឯងហើយអេវាំងនោះប្រកបដោយយោនិសោមអ្នកសិកានឹងគឺជាគុណនៅក្នុងពាក្យថា អេវ៉ាំងហើយនឹងសុតាំងហ្នឹងចឹងហើយមេហ្នឹងជាបញ្ញត្តិទៅលើសោតវិញ្ញាណហើយនឹងមโนវិញ្ញាណក្នុងមโนទ្វារវិថីនឹងដែលសន្មត់មកជាបកលាបញ្ញត្តិថាខ្ញុំគឺអនន្តនឹងឯងចឹងចឹងក្នុងអាសយៈវិសុទ្ធិបរិសុទ្ធដោយអធិស្ស្រ័យហ្នឹងគឺអធិស្ស្រ័យ ដែលប្រកបទៅដោយបញ្ញាក្នុងអធិកមៈក្នុងការប្រកាសថាអេវ៉ាំងនឹងហើយចំណែកបយោគៈវិសុទ្ធិគឺជាឈ្មោះនៃសកតាំងគឺស្ដាប់ប្រកបដោយសេចក្តីបរិសុទ្ធក្នុងជាយាមជាយាមណាជាយាមក្រៅពីស្ដាប់នឹងក៏ជាយាមណាស់ព្រះអនន្តងើបមួយយប់9ដងទៀតបំរើ ព្រះរាមានុភាព្រះអនន្តសឹងតិចតិច គិតថាសន្តិចតិចប៉ុណ្ណាហ្នឹងឯងងើបដើរទៅជុំវិញប្រគុណកត់នឹងចឹងទៅថាក្រែងថាព្រះអង្គទ្រង់ត្រាស់ហៅអីមាន កិច្ចសັບគ្រប់ក្នុងកម្ពីរៀបរាប់ធ្វើអីធ្វើអី9ដងហ្នឹងណាហ្នឹងឯងព្រះអនន្តលោកមានសោតា បត្តផលលោកចូល ផលសមាបត្តិលោកសម្រាកក្នុងព្រះនិព្វានទៀតគាត់ណា មាន ព្រះនិព្វាន ជាទីសម្រាអះហ្នឹងឯងយើងបានពិចារណា ទៅ ក្នុង គុណរបស់ព្រះអនន្តហ្នឹងយើង ជ្រះថ្លាណាស់គណៈមិនមែនគ្រាន់តែសម្រាសម្រានទៅយល់សពវើរវេយភ័យខ្លាចទៅ អស់កម្លាំងទៅអីទៅយល់សព វិណាយនៃអីផ្សេងផ្សេងមិនបានលក់សុបអីអីចឹងមិនបានលួងលក់អីស្រួលអីអីចឹងវាជារឿងឧត្តចៈវាជារឿងកិលេសនឹងឯងសัตว์លោកយើងនឹងដល់ទៅ ព្រះអរិយបុគ្គលលោកមានការសឹងក៏សឹងតិចតួចតែសំខាន់គឺលោកបានសម្រាកដោយផលសមាបត្តិមានព្រះនិព្វាន ជាទីសម្រាកណា ផលសមាបត្តិនឹងចូលក្នុងអបណាវិថីគឺមិនមែនមកគណៈចិត្តឬក៏ពីរគណៈបីគណៈអីទេណាពីព្រោះអនាគាមិផល ហើយនឹងអរហត្តផលកើតមួយគណៈនៅពេលចេញ ពីនិរោធសមាបត្តិកើតពីរគណៈឬបីគណៈក្នុងមគ្គវិថីកើតច្រើនគណៈក្នុងផល សមាបត្តិហើយបើសោតតាបត្តផល និងសកតិគមិផល អត់មានចេញពីនិរោធទេពីព្រោះมันអាចចូលនិរោធសមាបត្តិបានទេ មានតែ2គណៈឬ3គណៈក្នុងមគ្គវិថីតែប៉ុណ្ណឹងទេអត់មានមួយគណៈទេហើយនឹងច្រើនគណៈក្នុងផលសមាបត្តិអញ្ចឹងព្រះអនន្ត ដែលមិនតាន់បានសម្រេចព្រះរហ័តហ្នឹងលោកអត់មានចូលនិរោធសមាបត្តិអីបានទេប៉ុន្តែលោកស្ដាប់លោកសិក្សាចេះដឹង លោកសំដែង ទៅតាមព្រះរាមាវិភាបានទាំងអស់ក្រំតែថាលោកចូលផលសមាបត្តិនឹងក្នុងអបណាវិធ័យអបណាវិធ័យគឺថាសោតាបត្តផលកើតច្រើនគណៈនឹងឯងមិនថា100 1000 10000 10000 1លាន1កោតអីទេក្នុងរយៈពេល កន្លះម៉ោងមួយម៉ោងអីហ្នឹងគឺរាប់មិនអស់ទេខណៈនឹងឯងហើយអត់ធ្លាក់ចុះកាន់ប្រវាំងទេណានឹងឯងអត់ធ្លាក់ទេគឺថាសន្តតិទៅដោយអំណាចនៃសោតាបត្តផលនឹងឯងហៅថាអបណាវិថីចឹងអបណាវិថីហ្នឹងរាប់ទៅមាន58ដោយមហកតកុសល9មហកតកិរិយា9 9ពីរដង18ហើយលោកកតរៈ មានមគ្គ20ផល20ទៅជា40 40ជាលោកកតរៈលោកយៈ18ទៅជា58ហ្នឹងឯងហ្នឹងគឺជាអបណាជីវ័នដែលកើតនៅក្នុង តែទ្វាមួយទេគឺមโนទ្វាអត់មានកើតតាមបញ្ញទ្វាទេព្រោះណា នឹងឯងអញ្ចឹងគឺក្នុងការដែលយើងរំលឹកអំពីគុណរបស់ព្រះអនន្តដែលបានប្រកាសខាងដើមនៃប្រសូតនឹងអេវមេសតាំងនឹងហើយបើនៅ ក្នុងអតិវុត្តកៈនឹងវុតតាំងហេតាំងភគវតាវុតតមរហតាតិមេសតាំងនឹងក៏ព្រះអនន្តប្រកាសតាមពាក្យរបស់ នាងខុជុតរាបាសិកាទាំងប៉ុណ្ណាបីដកលេខ53អតិវុត្តកៈនឹងក៏បានស្ដាប់ពីព្រះដ៏មានពភានឹងឯងសេចក្តីនឹងគឺប្រកាសព្រះ ដែលមានពុភាជាព្រះអរហន្តសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងយ៉ាងនេះខ្ញុំបានស្ដាប់មកនឹងនឹងគឺឧបាសិកាគុជុត្តរានឹងនាំយកពុទ្ធិកានឹងឯងប្រកាសសម្ដែងក្នុង ព្រះបរមរាជវាំងធ្វើឲ្យតនាងសមាវតីនិងអ្នកក្នុងវាំងនឹងច្រើន បានសម្រេចមគ្គផលដោយសារស្ដាប់អំពីឧបាសិកាកុជុត្តរានឹងឯងឧបាសិកាកុជុត្តរាសម្រេចសោតាបត្តផល ហើយតាំងនៅក្នុងភូមិប្រសេខៈមែនតែក៏បានបដិសម្ពិទា4ដេកសម្ពិទា4ទាំងប៉ុណ្ណាព្រះអនន្តនៅក្នុងភូមិសេខៈតែមានបដិសម្ពិទា4ហើយស្រេចបាសិកាក៏ជុត្តរាបដិសម្ពិទា4ដែរទាំងបានព្រះអង្គស្ថាបនាជាកម្ពូលលើអបាសិកាទាំងឡាយ ផ្នែកខាងពហុសោតចេះដឹងច្រើនណា ហ្នឹងឯងតែអញ្ចឹងគឺព្រះអង្គទ្រង់លើក អ្នក ដែលចេះដឹងច្រើននឹងឲ្យជាអង្គគំរូណា បាសិកាកជុត្តរានុនមេដាវេលកណ្ណកៃចឹងទៅចឹងក៏ណាហើយខាងបាសកហ្នឹងក៏ចិត្តកហបដីផ្នែកខាងចេះដឹងច្រើន ជាធម្មកថាហើយនឹងហត្តកៈលវកៈបាសកនឹងផ្នែកខាងសង្គ្រោះបរិស័ទដោយសង្កហវត្ថុ4ហ្នឹងឯងហើយភិក្ខុក៏អគ្គសាវកទាំងពីរអង្គទៅភិក្ខុនីអគ្គសាវិកាអញ្ចឹងទៅចាទៅណាក្នុងការដែលព្រះអង្គទ្រង់ប្រកាសឲ្យជាអង្គគំរូសំខាន់សំខាន់ហ្នឹង ចឹងក្នុងការដែលគុណចាស់លើកអំពីការស្ដាប់ពធដើម្បីជាកម្លាំងចិត្តនេះខ្ញុំណាក៏នឹករលឹកធัวដែលបានសិក្សាពីសាលមិញអីហ្នឹងឯងថ្ងៃចុងក្រោយនៅវត្តពៅមាសកម្មវិធីរៀននៅស្អែកក៏បងពុទ្ធវីក៏ ណាប្រកេនកអីដាក់វត្តដាក់អីចឹងក៏មានមកពេលទៀតទៅណាព្រឹកឯកហ្នឹងណាចេញពីខាងនំពេញថ្មីមកហ្នឹងនំពេញថ្មីម៉ោង7កន្លះណាហើយម៉ោង8កន្លះម៉ោង9អីមកដល់ពៅមាស នឹងឯងនៅរួមពិធីនឹងចុងក្រោយពេលទៀតប៉ុន្តែហើយថ្ងៃហ្នឹងក៏ចេញទៅនៅវត្តខាងព្រះកន្លោងណាមិនមិនចូលពីកំពង់ស្ពឺមកទេណោះរៀងផ្លូវចាក់ថ្មអីយ៉ាប់បន្តិចហ្នឹងឯងយើងចូលពីស្រង់ទៅវិញហ្នឹងឯងចូលពីស្រង់ចិត្តហើយផ្លូវស្រួលជាង បានដំណឹងពីគុណចាស់មកហ្នឹងឯង ចឹងគឺយើងចេញទៅតាមផ្លូវលេខ3អញ្ចឹងទៅទៅចូលកន្លែងតាមផ្លូវជ្រៃហូរភ្នៅទៅទៅដល់ផ្សារស្រង់ហ្នឹងបត់ស្ដាំតិចទៅណាងាកហ្នឹងចឹង កណាហើយអញ្ចឹងគឺគុណចាស់អង្គបញ្ញាលើកពីកម្លាំងកម្លាំងចិត្តដែលយើងស្រឡាញ់សិលស្រឡាញ់បុណ្យកុសលសពគ្រប់ហ្នឹងហើយសិលក្តីសមាធិក្តីបញ្ញាក្តីហ្នឹងគឺអាចនាំគុណចាស់នាំពុទ្ធបរិស័ទយើងឲ្យបានដល់នៅទីពឹងនឹងឯងទៅឲ្យតែយើង សាងកម្លាំងចិត្តសេចក្តីស្រឡាញ់នឹងឲ្យមមតម កូនណាយើងបើមិនសាងសេចក្តីស្រឡាញ់នឹងឲ្យមមតំទេអានឹងគឺវាវាតេទាំងវាតេវាជាប់ជាមួយនឹងអ្វីអ្វីក្នុងโลกនេះប៉ុន្តែថាអ្វីអ្វីក្នុងโลกនេះយើងក៏មានសេចក្តី ស្រឡាញ់ខ្លាំងដូចលើករឿងនាងបដាចាអីហ្នឹងក៏ដើម្បីរំលឹកថា កម្លាំងនៃសេចក្តី ស្រឡាញ់ហ្នឹងខ្លាំងណាស់ទីមិនបានហ៊ានរត់ចោលផ្ទះនឹងបានណាចោលពុកម្ដាយចោលមុខមាត់តកូលសិទ្ធិខ្មាស់គេបណ្ណាទៅតែអាចចោលបានកម្លាំងហ្នឹងវាធំណាចឹងហ្នឹងឯងកម្លាំងខ្លាំងណាកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងប៉ុន្តែមិនមែនស្រឡាញ់សិលសមាធិបញ្ញាឯណាស្រឡាញ់បរោះអ្នកបំរើបៃតាខ្លួនឯងនៅផ្ទះហ្នឹងហ្នឹងឯងបំរើទាំងអស់ទៅគ្នាហ្នឹង នឹងឯងអញ្ចឹងទៅវាមិនអាចថាបរោះនឹងឯងនាំនាងបដាចានឹងឲ្យបានដល់ទីពឹងឲ្យអស់នៅសេចក្តីអាល័យឲ្យអស់នៅសេចក្តីទុកបានទេទីបំផុតក៏លំបាកលំបិនប៉ុន្តែឧបនិស្ស័យបានមកជួបពុទ្ធអង្គនឹងឯងលើក្រោយនេះបានសាងកម្លាំងត្រូវមែនទែនគឺណាចូលកាន់ភ្នោះ ហ្នឹងឯងហើយក៏សិលសមាធិបញ្ញាហ្នឹងនាំឲ្យបានដល់លោកកតរៈធัวចូលកាន់ព្រះនិព្វានទៅនឹងគឺត្រូវហើយលើក្រោយហ្នឹងទៀតហ្នឹងឯងដូច្នេះគឺថា យើងមើលមើលកម្លាំងដែលយើងស្រឡាញ់អីអីក្នុងโลกហ្នឹងមានកម្លាំងខ្លាំងក្លាអញ្ចឹងបានដែរតើយើងសិក្សាអ្វីៗក្នុងโลกហ្នឹងចឹងហ្នឹងឯងយើងសិក្សា បានជាការចេះដឹងចឹងទៅយើងមកសាងកម្លាំងចិត្តណានៅក្នុងគុណធម៌ដែលអាចនាំឲ្យយើងរួចផុតពី ការចម្ពាក់តេតិន រួចផុតពីការវិលត្រឡប់មករកសេចក្តីទុក្ខលំបាកវិញ នឹងឯងសិលសមាធិបញ្ញាហ្នឹងមិនមែនដូចជាបរោះអ្នកបំរើនោះទេនេះគឺថាពុទ្ធ ព្រះវិជ័យកពុទ្ធអក្យសាវកពុទ្ធអីអីហ្នឹងក៏ត្រូវបានសិលសមាធិបញ្ញាហ្នឹងនាំទៅដល់ព្រះនិព្វានបានដែរមានកម្លាំងដល់ក្រៃលែងអញ្ចឹងដូច្នេះយើងក៏ត្រូវតែសាងឆន្ទៈគឺថាពេញចិត្តទៅ ក្នុងគុណធម៌ទាំងអស់ហ្នឹងដើម្បីឲ្យបាន ជាទីពឹងនឹងឯងទាំងនឹងត្រូវចេញចាកពីដែនដីរបស់មច្ចរាជចេញពីសេចក្តីទុក្ខ ចេញពីការជាប់ជំពាក់ជាមួយនឹងឧបាទានខណ្ឌពោលគឺរលត់ឆន្ទរាគៈនៅក្នុងឧបាទានខណ្ឌហ្នឹងប្រសัตว์លោកយើងមានទុកដោយសារតែការមិនដឹងឧបាទានខណ្ឌរៀងរៀងខ្លួនហ្នឹង ហើយចាប់ប្រកម្មយកមកធ្វើ ខ្លួនឯងហ្នឹងណាបានកើតទៅវាជារឿងគិតទៅពីខ្លួនឯងអីទៅក្នុងរឿងខ្សែផ្សោយរបស់ក្នុងលោកហ្នឹងមិនមែនគិតពី ខ្លួនឯងពីគុណធម៌ទេគិតពីរឿងខ្សែផ្សោយសបាយរីករាយរស់នៅ ណានាស្លាប់ស្លាប់ទៅអីចឹងហ្នឹងគឺមកពីមិនស្គាល់បញ្ញខណ្ឌហ្នឹងនឹងឯងច្រឡំថាជាខ្លួនឯងហ្នឹងនឹងឯងហ្នឹងគឺ អវិជ្ជាដែលព្រះអង្គទ្រង់ប្រកាសនៅក្នុងអវិជ្ជាដែលមិនដឹងអរិយសច្ចធัวហ្នឹងទុកខេអញ្ញាណੰទុកសមុទយេអញ្ញាណੰទុក្ខនិរោធេអញ្ញាណੰទុក្ខនិរោធគមនីបរិបតិអញ្ញាណੰការមិនដឹង នៅ ទុក្ខសមុទយៈនិរោធមៈហ្នឹងគឺអវិជ្ជាហ្នឹងដែលធ្វើឲ្យលំបាកអីតាមពិតទៅមិនចាំបាច់លំបាកអញ្ចឹងអីណា អត់ចាំបាច់អត់ចាំបាច់ថាត្រូវតែលំបាកអីអញ្ចឹងទៅនោះទេទាំងនឹងឯងពីព្រោះអីពីព្រោះសេចក្តីលំបាកទៅសពគ្រប់ទាំងអស់ហ្នឹងវាតេតួងនឹងការដែលមិន បាន ចេះដឹងឧបាទានខណ្ឌហ្នឹងនឹងឯងទាំងបានសំណួរគុណចាស់អង្គបញ្ញា លោកលើកពីខាងដើមមកនេះ ក្នុងអត្តន័យដែលថារឿងតូចតាចតែសំខាន់ត្រង់សុខចិត្តកណាខ្លឹមសារគឺថា កុំបណ្ដោយឲ្យរឿងបន្តិចបន្តួចទៅ ជាមានអំណាចមកទម្លាយសេចក្តីសុខរបស់យើង ក្នុងបច្ចុប្បន្នតើយើងរស់នៅដើម្បីអ្វីបើ មិនដើម្បីរក្សាសេចក្តីសុខក្នុង ជីវិតទេនោះកុំចេះតែស្រមៃទៅរកអ្វីធំដុំសម្រាប់សេចក្តីសុខសពថ្ងៃនេះ គឺឲ្យតែយើងចេះយកចិត្តទុកដាក់ឲ្យសេចក្តីសំខាន់ក្នុងការថែរក្សាចិត្តជាមួយនឹងរឿងតូចតាចផ្សេងផ្សេងធ្វើទៅនិយាយទៅគិតទៅព្រមដោយសេចក្តី សុខដែលប្រសិជ្ជៈទោសរួចហើយនឹកឃើញដល់គុណធម៌ដែលបានបំពេញហើយហ្នឹងក៏មានសេចក្តីសុខបន្ថែមទៀតសំណួរគុណចាស់លោកសាកសួរដើម្បីបានជាមតិឡើង នឹងបានលោកគ្រូបកស្រាយ បញ្យលកាន់តែច្រើនទៅទៀតត្រង់ពាក្យថារឿងតូចតាចតើរឿងអ្វីខ្លះដែលជារឿងតូចតាច ជាឧបមាដូចជាមនុស្សទូទៅខ្លះគាត់មានវិបត្តិផ្លូវចិត្តតាមរយៈការព្រាត់ប្រាសសត្វនិងសង្ខារដែលជាទីស្រឡាញ់បញ្ហាអត់បាយហូម អត់ទះនៅពំនោះទៀតសោតបញ្ហាជាស្ដីបន្ទោសរិះគន់នន្ទា ដែលមិនមែនជាការស្ថាបនាតើឲ្យគេចាត់ទុកថាជារឿងតូចតាចដោយវិធីណាគណាហ្នឹងឯង រឿងតូចតាចនឹងមានទៅតាមលំដាប់តូចនិងតូចអីចឹងមកចឹងយើងមិនបានសិក្សាមកនៅក្នុងខ្សែធัวផ្លូវពធัวរឿងខ្លះតូច តែយើងគិតថាជារឿងធំទៅដោយសារយើងផ្សំអកុសលវិបាកបន្តិចបន្តួចមកនឹងចិត្តដែលយើងធ្លាប់សំណុកធ្លាប់សុកធ្លាប់ស្រួលធ្លាប់ប្រសើរធ្លាប់ក្រំបើធ្លាប់ ពងខ្ពស់ធ្លាប់គេលើកតម្កើងនឹងណាដល់តែពេលវាមានការបាត់បង់ទៅវានៅ ក្នុងកុសលវិបាកដែរតែជាកុសលវិបាកវាទៀបជាងមុនវាស្រាលជាងមុនតែផ្លូវចិត្តណាតាមតឹងចង្អៀតចង្អល់ទៅវាទៅ ជាថារឿងធំដុំទៅតែតាមពិតគឺកិលេសខ្លួនឯងទេនឹងឯងចឹងកិលេសខ្លួនឯងទេដែលកើតទុកមិនសុខចិត្តហ្នឹងណា ហ្នឹងឯងដល់អត់បានបែងចែកថាមួយវាជាកិលេសរបស់ខ្លួនឯងហើយមួយវាជារឿងដែលតេតួងនឹងអ្នកដតីដល់តែអត់បែងចែកអញ្ចឹងទៅវាទៅចាត់ទុកថារឿងទាំងអស់ហ្នឹងវាធំដុំអញ្ចឹងទៅវាវាប្រគល់ទៅលើរឿងទាំងអស់ទៅដោយសារអត់ឃើញពីកិលេសក្នុងចិត្តរបស់ខ្លួនឯងហ្នឹងនឹងបានយើងសិក្សាពធัวអប់រំតបឋានហ្នឹងគឺយើងរលឹកដឹង ចំពោះវិបាករបស់កម្មដោយឡែកចឹងទៅរូបសម្លេងគណោផតពៈធម្មារម្មណ៍ជាអារម្មណ៍ដោយឡែកទៅឯចំណែកជីវ័នចិត្តដោយឡែកទៅសតិរលឹកសិក្សាបានទៅចឹងឯងដល់ទៅចឹងទៅវាធូរស្រាលក្នុងចិត្តព្រោះបានឃើញទៅ ក្នុងសេចក្តីពិតរឿងវាអត់មានអីធំដុំទេតែប៉ុណ្ណាដូចជារឿងប្រត់ប្រាសចាកសัตว์និងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តអញ្ចឹងរឿងនេះរឿងហៅថា វិបយោគតុកហើយវិបយោគតុកហ្នឹងវាតេតួងនឹងលោភៈដែលជាប់ជំពាក់ដែលវាធ្លាប់តែសាងសត្វនិងសង្ខារហើយជាទីស្រឡាញ់ពេញចិត្តចឹងមកដល់វាប្រត់ប្រាស់ទៅវាត្រូវកើតទុកហ្នឹងឯងតែតាមពិតអារឿងប្រត់ប្រាស់ហ្នឹងណានាំមកនៅប្រកម្មដ្ឋានទេតើកាលណាបើយើង បានចូលមកក្នុងផ្លូវពធัว ទទួលយកការប្រត់ប្រាស់នឹងមកពិចារណា ដោយអភិនហបច្ចវេកណៈរឿយរឿយទៅហើយអប់រំចម្រើនបញ្ញាឃើញសង្ខារធัวហ្នឹងគេមាននិយមធัวរបស់គេគឺកើតឡើងអំពីបច្ច័យហើយតែងតែអស់ទៅសូន្យទៅ ដល់ទៅពុទ្ធបរិស័ទនឹងឯងបានអប់រំបញ្ញាចូលក្នុងថ្នាក់បរិញ្ញាយកការពិតក្នុងលោកនឹងមកជាមេរៀន ឃើញយ៉ាងណាយ៉ាងនឹងទៅតាមសេចក្តីពិតអញ្ចឹងមិនចាប់បតុងប្រទៀងយកមកធ្វើជារបស់ខ្លួនឯងហើយក៏មិនបទុះតោះជាមួយនឹងការពិតនឹងអញ្ចឹងគឺសភាពមិនទៀងនឹងឯងបាននាំមកនៅអនិច្ចសញ្ញាអនិច្ចសញ្ញាហ្នឹងគឺជាកម្លាំងដែលធ្វើឲ្យប្រខៃណាស្របអស់អាសវៈកិលេសការមិនទៀងឃើញទេ ជាអារម្មណ៍នាំឲ្យព្រះអង្គបានជាពុទ្ធជាព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធហើយយើងដែលមិនបានចូលមកក្នុងកសែពធัวទៅជាកើតទុកបទុះតោះជាមួយនឹងរបស់ដែលមិនទៀងហ្នឹងហ្នឹងឯងតែអញ្ចឹងចាត់ទុកថាជារឿងធំទៅហ្នឹងឯងរឿងធំតែតាមពិតវាផ្សំនឹងកិលេសហើយម្យ៉ាងទៀតទោះជាថាយកកិលេសនឹងឯងបញ្ចូលទៅក្នុងរឿងនឹង ក៏ដោយតែក៏ថាយើង នៅក្នុងកំណើតជាមនុស្សទោះជាថាយើងប្រត់ប្រាស់ចាក់សัตว์និងសង្ខារជាទីស្រឡាញ់ពេញចិត្តយើងកើតទុកអីប៉ុណ្ណឹងក៏យើងនៅក្នុងកំណើតជាមនុស្សណានឹងឯងយើងមើលមើលទុកទោក្នុងវត្តសង្សារប៉ុណ្ណាទៅ ដែលព្រះអង្គសម្ដែងថា បើមាន វិធីឲ្យរួចផុតចាកទុកដោយការប្រហារដោយលំពេងព្រឹក100ថ្ងៃ100ល្ងាច100ហើយគេប្រហាររហូតដល់ទៅ100ឆ្នាំមិនមួយឆ្នាំ365ថ្ងៃទេណា365ថ្ងៃ100ដងនឹងឯងប្រហារដោយលំពេងមានតែការឈឺចុកចាប់រហូតចឹងទៅ100ឆ្នាំហើយ បានរួចផុតចាកទុក្ខ ព្រះអង្គទ្រង់ត្រាស់ថាឲ្យអ្នកទាំងឡាយទៅឲ្យគេចាក់ទៅនឹងឯងពីព្រោះព្រះអង្គបញ្ជាក់ពីសេចក្តីទុកក្នុងវត្តសង្សារវាក្រៃលែងជាងនឹងឆ្ងាយណាស់រឿងដែលព្រះអង្គលើកទីមួយថ្ងៃ300លំពេង100ឆ្នាំអីហ្នឹងវាមិនបាននៅក្នុងនរកមជាតិផងទេមកមកកំណើតនរកនឹងផងទេហើយចូលវត្តសង្សារទៀតមិនមែនតិចតួចឯណាវាអត់មានទីបំផុត នៃសេចក្តីទុកទាំងអស់ហ្នឹងអញ្ចឹងគឺយើងនឹករលឹកពុទ្ធដីកាឃើញទុកទោសនៃវដ្តសង្សារ ដូច្នេះអាការដែលយើងមានសេចក្តីទុកក្នុងកំណើតជាមនុស្សនេះចាត់ទុកថាតិចតួចតិចតួចទេក៏ណា កុំតែយើង រំអួយទៅបានណាក្នុងសេចក្តីហ្នឹងគឺត្រូវប្រើពាក្យហ្នឹងចឹងតិចតួចហ្នឹងហើយយើងរំអួយទៅដោយសារយើងមិនបាន ពិចារណាមើលសេចក្តីទុកធំនៅ ក្នុងវដ្តសង្សារតែបើយើងមានសតិបញ្ញា ទៅយើង អត់ធន់បាន ណាទទួលយកអ្វីអ្វីទាំងអស់ហ្នឹងមកជាអារម្មណ៍នៃការសិក្សាវិញនឹងឯងលោកនេះមិនមែនសម្រាប់យើងប្រកែប្រកាន់ហួងហែងណែបោះអញបោះឯងអីទេគឺជាសាលារៀនមានឧបករណ៍អីនឹងយ៉ាងណាយ៉ាងណាសម្រាប់ឲ្យយើងរៀនថ្នាក់បរិញ្ញានឹងឲ្យចេះដឹងតែប៉ុណ្ណឹងទេដល់ទៅបានញាតបរិញ្ញាតៃរណបរិញ្ញាបហានបរិញ្ញាហើយ បានប្រឡងជាប់ចេញធ្វើការនឹងគឺចង់និយាយថាបរិញ្ញា3នេះគឺថាបានចេះដល់ទៅបហានៈបរិញ្ញាលះបង់នៅកិលេសដោយមគ្គញាណនឹងគឺចូលកាន់ព្រះនិព្វានព្រមគ្គញាណអរិយមគ្គនឹងជាទ្វានៃ ព្រះនិព្វានដោយសារចំណេះដឹងក្នុងបរិញ្ញានឹងហើយបរិញ្ញានេះគឺថាជាការចេះដឹងពិតពិតអត់មានរឿង ស៊ីសំណោកសោកប៉ាន់អត់មានយល់ញៀតឬអត់មានសួរហេងសួយអីទេគឺអត់ទេគឺថា ជាការចេះដឹងពិតពិតរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឯងទៅសម្រេចបានគឺច្បាស់លាស់ណាស់តលតែអស់រាគៈទុសៈមោហៈដោយអរិយមគ្គពិតប្រកបទៅអាចរួចផុតពីជាតិពីវត្តសង្សារនឹងទៅបានគណា ហ្នឹងឯងហើយដែលគុណចាស់លើកឡើងថាកុំចេះតែស្រមៃទៅរកអ្វីធំដុំសម្រាប់សេចក្តីសុខសប្ថ្ងៃនេះគេគិតថាបើអត់មាន ការសម័យខ្ពស់អត់ប្រាថ្នាអ្វីធំដុំទេតើអាចបង្កើតគំនិតឆ្នៃប្រឌិតជំនួញជួយដូរអីទៅយ៉ាងម៉េចបានអាហ្នឹងក៏ខ្សែក្នុងโลกហ្នឹងអញ្ចឹងទាំងប៉ុន្តែក្នុងសេចក្តីនេះគឺ ក្នុងសេចក្តីដែលថាកុំចេះតែស្រមៃទៅរកអវ័យធំដុំសម្រាប់សេចក្តីសុខកណាអាហ្នឹងគឺបញ្ជាក់ដល់ទៅថាសម្រាប់សេចក្តីសុខនឹងឯងព្រោះសេចក្តីសុខ ដែលសំខាន់ធំដុំនោះ គឺ តាមផ្លូវចិត្តឯនេះទេ មិនមែនរឿងធំដុំទៅរកអ្វីអ្វីក្នុងโลกនឹងទេអ្វីអ្វីក្នុងโลกនឹងគឺมันអាចឲ្យរួចផុតចាក់ទុកក៏มันអាចសម្រេចនៅសេចក្តីសុខតែម្យ៉ាង ដែល ជាឯកកន្តបរមសុខបានដែរ នឹងឯងជាពិសេសវានៅចម្រើនទៅដោយលោភៈទសៈមោហៈហ្នឹងវាចេះតែមានរឿងឲ្យកើតទុកហើយថែមទាំងជាហេតុដែលដែលនាំឲ្យមានវត្តដាក់ហើយយើងគិតថាជាតិនឹងបានសុខគ្រាន់ហើយវាដូចជាថាសេចក្តីទុកវាមានតែមួយជាតិនឹងប៉ុន្តែចុតិទៅអវិជ្ជាតណ្ហាបាទៀតហ្នឹងក៏ជាបច្ច័យនាំមកនៅបដិសន្ធិនឹងឯងគឺភេរៈ មកជាតិទៀតមកអញ្ចឹងមើលមើលយើងខំគឺថាមិនហ៊ានមិនហ៊ានធ្វើទៀនគឺណាទុកប្រម៉ែប្រមូល ខ្លួនឯងមិនហ៊ានកម្មសិលគឺថាយកពេលវេលា ទៅខ្សែផ្សោយសបាយរីករាយកាមគុណអីអីហ្នឹងចឹងទៅដើម្បីថាឲ្យខ្លួនឯងនឹងសបោសបាយអីអីចឹងវាដូចជាថាការដែលយើងដោះស្រាយសេចក្តីទុកនឹងបានហើយ នឹងឯងប៉ុន្តែដល់ទៅពេលមកអត្តភាពនឹងអស់ទៅវ័យវ័យក្នុងបច្ចុប្បន្ននឹងអស់ទៅអត្តភាពថ្មីមកដល់នឹងឯងតាមកម្មដែលបានសាងឡើងនឹងឯងមិនថាគោកបីនរកប្រែតឬក៏កំណើតណាណាវាជាភារៈសម្រាប់ឲ្យប្រកាន់ថាជាយើងហ្នឹងនឹងឯងវាមិនមែនបញ្ចប់ត្រឹមស្លាប់ហ្នឹងឯណា វាដូចម្សិលមិញនាមរូបកន្លងទៅ គឺមកដល់ថ្ងៃនេះ ដោយនាមរូបកើតបន្តមកទៀតហ្នឹងហ្នឹងឯងមានបាត់យើងពីម្សិលមិញហ្នឹងឯណា នាមរូបបាត់ទៅមែនប៉ុន្តែយើងមកដល់ថ្ងៃនេះ ជាតិនេះបាត់នាមរូបទៅមែនគឺប្រកាសជាយើងហើយក្នុងបរលោកនឹងដោយកម្មជាបច្ច័យនឹងឯងញ៉ាំងកម្មអជារូបនឹងវិបាកកបរិសន្ធិឲ្យកើតឡើងនឹងឯងបើជាព្រះសោតាបាន លោកអត់មានសកាយៈទិដ្ឋិប្រកាន់ហើយបថុជន មានអត្តភាពហើយមានសកាយតិថិប្រកម្មថាជាខ្លួនឯងទៀតម្ល៉េះហើយត្រូវទទួល ភេរៈមកជាតិថ្មីនឹងទៅទៀតទៅខំមួយខំ50 60ឆ្នាំក្នុងអត្តភាពនឹងចោលតាទេទៅស្មានតែថាបាន1លានដុល្លារគេឈប់ឲ្យកើតដែរអានឹងយើងចិត្តតែខំប្រឹងរួចបាន1លានទៅ ដើម្បីចូលនិព្វាន ប៉ុន្តែវាអត់មានវិធីមួយលាន1000លានអីបានរួចផុតចាកភពជាតិកំណើតនឹងឯណា អត់មានទេនឹងឯងអញ្ចឹងដល់ទៅពេលវាអស់ទៅត្រូវទទួលអត្តភាពមកដើម្បីចិញ្ចឹមបីបាច់មើលថែហើយវាមិនមែនតែមួយជាតិនឹងបានឯណាទុកទោសទរណកម្មត្រូវទទួលអត្តភាព ជាបន្តរាប់ជាតិជាអណែក ទុកទោសទរណកម្មហ្នឹងទុកទោសទរណកម្មដើម្បី ទទួលយកបញ្ញខណ្ឌជាពេជ្ជឃាតជាឃាតកជាខ្មាំងមកចិញ្ចឹមបីបាច់មើលថែណានឹងឯងទៀតអានឹងរឿងវត្តសង្សារនឹងឯងឯងអញ្ចឹងទៅមើលមើលទៀតគឺនៅត្រូវទទួលទោសតន់អញ្ចឹងទៅដោយសារតែឥឡូវបានជួបពធัวហើយនឹងមិនបាន ស្ដាប់ពធัวកំណត់ដឹងឧបាទានខណ្ឌនឹងឯងចឹងឲ្យឃើញជារូបធัวនិងនាមធัวដោយអត្ថាអនត្តាអត់បានអប់រំបញ្ញានឹងអញ្ចឹងបានថា យើងដែល ប្រាថ្នាសេចក្តីសុខនឹងយើងត្រូវយកចិត្តទុកដាក់នឹងផ្លូវចិត្តនឹងឲ្យសំខាន់ចឹងហើយយើងលេងចិត្តចោលទៅយកចិត្តទុកដាក់ទៅជាមួយនឹងសេចក្តីសុខខ្សែផ្សោយដោយភ្នែកជាជាចមោអណ្ដាតប្រសាទកាយទៅរកកាមគុណនឹងថាសបាយណាស់ ប៉ុន្តែចិត្តអត់បានគ្រប់គ្រងថែរក្សា តាមពិតណែនៃខមៈតាមផ្លូវចិត្តនេះវិវេកសុខឧបសមៈសុខសម្ពោធិសុខនឹងក្រៃលែងដែលជាសេចក្តីសុខតាមផ្លូវចិត្តក្រៃលែងជាងកាមសុខនឹងឆ្ងាយណាស់រហូតដល់ទៅសេចក្តីសុខទៅតាមដំណើរនៃឈាន សមាបត្តិផលសមាបត្តិនិរោធសមាបត្តិហើយនឹងទីបំផុត គឺព្រះនិព្វាន ប៉ុណ្ណាដែលមិនមាន នៅបញ្ញខណ្ឌហ្នឹងអញ្ចឹងគឺក្នុងជីវិតយើងសប្ងៃក្រំតែយើងមិនសូវកើតទុកហ្នឹងយើងត្រូវយកចិត្តទុកដាក់ផងថាជាសុខហើយកុំបដែតបដោយណាមិនងាយរស់បានទេណាសេចក្តីសុខដែលយើងក្រំតែមិនសូវកើតទុកហ្នឹងណាយើងអាចមានចិត្តថាស្ដាប់ធัวចូលតែកើតទុកស្ដាប់មិនចូលទេណាឥឡូវយើងស្ដាប់ចូលថាមកពីចិត្តយើងនឹងស្ងប់ហើយណានឹងណា នឹងឯងដែលឯងត្រូវចេះថែរក្សាសភាពនឹងត្រូវចេះថែរក្សាដោយយោនិសោមអ្នកសិកាតែបដែតបដោយ មានអារម្មណ៍មានរឿងរ៉ាវនាំឲ្យចិត្តនឹងឯងញាប់ញួរទៅ គឺมันអាចស្ដាប់ធัวបានហើយក៏មានការខ្វាយខ្វល់ទៅអញ្ចឹងដូចជាការមានសត្វនិងសង្ខារដែលជាទីស្រឡាញ់អញ្ចឹងត្រូវតែពិចារណាការប្រែប្រួលឲ្យរឿយរឿយការមិនទៀងការប្រត់ប្រាស់ឲ្យរឿយរឿយ បើយើងអត់ពិចារណាទេវា ត្រូវកើតទុកយំសោកបោកខ្លួនសម្បើមណាស់បើយើងដឹងតែពីរឿងការជួបជុំនឹងតើនរណាបានការជួបជុំការទៀងទាត់ប្រកបវិជាមិនមានការប្រត់ប្រាស់គ្នារហូតទៅនោះ គឺអត់មានទេ ត្រូវតែពិចារណាទាំងហ្នឹងឯងកុំឲ្យចិត្តហ្នឹងវាញាប់ញួរខ្លាំង នៅពេលដែលមានព្រឹត្តិការណ៍ប្រត់ប្រាស់អីទាំងអស់ហ្នឹងហើយត្រូវអប់រំមេត្តាឲ្យច្រើនកុំចេះតែជួបអ្វីអ្វីហើយបន្ទុះតោះសពគ្រប់នោះ ត្រូវតាំងចិត្តថាយើងរស់នៅដើម្បីឲ្យសេចក្តីសុខដល់អ្នកដទៃនឹងឯងគ្រាន់តែតាំងចិត្តថារស់នៅដើម្បីឲ្យសេចក្តីសុខដល់អ្នកដទៃប៉ុណ្ណឹងណាគឺជាសេចក្តីសុខក្នុងខ្លួនឯងនឹងទៅហើយ គិតឲ្យសេចក្តីសុខគេទេប៉ុន្តែគឺខ្លួនឯងហ្នឹងអ្នក ទទួលសេចក្តីសុខបានមុនគេគាត់ណាវាចិត្តវាអត់មានគិតថាអ្នកនឹងធ្វើអីមិនសមនឹងឯងនិយាយអីវាមិនត្រូវខ្លាំងខ្លាំងលោឡាអីចឹងទៅ មិនគោរពយើងអីអីចឹងមានមានអ្នកកើតឡើងគិតថាគេត្រូវគោរពយើងអីចេះចោលអញ្ចឹងគិតថាម៉េចគិតទៅស្ដីគិតទៅថាឲ្យគេ គឺថាមិនតន់ស្ដីថាឲ្យគេផងខ្លួនឯងកើតទុកបាត់ហ่ะ មើលមើលប៉ុន្តែបើយើងដូរដូរសភាពនៃចិត្តនឹងបានដោយការអប់រំរឿយរឿយថា យើងរស់នៅ បើមិន ដើម្បីឲ្យសេចក្តីសុខអ្នកអតីតទេតើយើងគិតថារស់នៅធ្វើអីហ្នឹងបើយើងមិនបានឲ្យសុខគេក៏យើងកើតទុកដដែលអញ្ចឹងរស់នៅសំទុកតើចំណេញអីទៅណាបើធัวនៅ មាន សម្រាប់អប់រំទេតើ ចាំតាំងចិត្តថាយើងរស់នៅឲ្យគេសុខគឺពេលនឹងឯងទៅដែលយើងមិនបានគិតថានឹងទៅបៀតបៀនអ្នករតីដោយកាយដោយវាចាអីទេ តែបើថាចង់ណែនាំវាមានឱកាសពេលវេលា ដែលយើងនាំគ្នារក្សាព្រះសទ្ធំរក្សាពធัวនេះឯងគឺដើម្បីជាប្រយោជន៍ក្នុងការណែនាំគ្នាគ្រប់គ្នាស្ដាប់ពធัวទៅអវាទរបស់ពុទ្ធទៅគឺថាមាន ឈឺចិត្តឆ្អែតទ្រូងដោយឋានណាស្ដីឲ្យអីណាគឺយើងសប្បាយចិត្តនឹងទទួលស្ដាប់អវាទរបស់ព្រះអង្គពីព្រោះអេវមេសតាំងអញ្ចឹងទៅ អ្វីដែលយើងដឹងថាវាជា ការខ្វះខាតក៏កែប្រែទៅតាមរយៈពធัวទៅ យើងមកជ្រោមជ្រែងពុទ្ធសាសនាឯណែបើយើងមានបំណងចង់ជួយ មនុស្សទាំងឡាយជានានុជនទាំងឡាយ នឹងឯងតែអញ្ចឹងឲ្យតែយើងធ្វើអីនិយាយអីគិតចេញពីគិតមកដើម្បីឲ្យគេបានសុខយើង បានសុខហើយស្រេចអានេះដែលយើងត្រូវអប់រំនៅមេត្តាចិត្តនឹងឯងកុំឲ្យជួបសត្វទាំងសងខា ដែលមិនជាទីស្រឡាញ់វាកើតទុក គឺថាមានតែសត្វដែលជាទីស្រឡាញ់នាំឲ្យមាន មេត្តាសង្ខាជាធាតុ នឹងចឹងទៅ ប្រែប្រួលជាធម្មតាបាននៅភេទកម្មដ្ឋានក្តីបាននៅ អនិច្ចសញ្ញាក្តីវឹកហាត់អប់រំចឹងក្នុងជីវិតរបស់យើងនឹងរៀនវឹកហាត់អប់រំបានបានណា នឹងឯងអញ្ចឹងក្នុងសេចក្តីនេះគឺ បញ្ជាក់ឲ្យឃើញថាកុំចេះតែសម័យសម័យទៅរកអ្វីធំដុំបើយើងមាន បំណងដើម្បីស្ថាបនានៅសេចក្តីសុខក្នុងជីវិត របស់យើង គឺ យើងយកចិត្តទុកដាក់ក្នុងការថែរក្សាចិត្តនេះឯងហើយទៅរកអីធំដុំបើស្ដេចចក្រពត្តិព្រះអង្គលះបង់មកបួសហើយហ្នឹងនឹងឯងហើយនឹងថាសម្បត្តិអីក្នុងโลกនោះឲ្យសុខ ជាងដែលព្រះអង្គប៊ូហើយសម្រាប់ព្រះរហັດនោះអញ្ចឹងខ្ញុំមិនដារៀបរាប់ប៉ុណ្ណឹងទាំងក្រុមសារនៃពធក៏ណាចាប់ផ្ដើមដោយនិយាមធัวគិតថានឹងរៀបរាប់និយាមធัว5ប្រការអីចឹងទៅប៉ុន្តែថាបានសំណួរគុណចាស់ព្រះអង្គបញ្ញាបតោបញ្ញាបជោតោជំនួយមកអញ្ចឹងក៏បានអธิบายសេចក្តីនៃពធដើម្បីពុទ្ធបរិស័ទយើង សាងនៅរមណីយដ្ឋាន ពោជនីយដ្ឋានក្នុងចិត្តសន្តានរបស់យើងទាំង